Thank you. វាគមន៍ក្មួយក្មួយចៅចៅថ្ងៃនេះលោកតាលើកយកបទស្រីស្រីឥឡូវជាចង្វាក់ឆាច់ឆាច់ឆានហើយបទនេះគេលេងនៅក្នុង key re major ហេតុអ្វីបានលោកតាលើកបទនេះចែកជូនក្មួយក្មួយចៅចៅពីព្រោះលោកតាយល់ថាបទនេះងាយងាយណាស្រួលស្រួលលេងស្រួលលេងទាំង solo ស្រួលលេងទាំងបាក់អង្ត្រូអញ្ចឹងគ្រាន់តែអឺក្មួយក្មួយ ចៅចៅធ្វើតាមលោកតាបន្តិចទៅធ្វើតាមលោកតាណែនាំបន្តិចទៅហើយយើងអាចលេងបានហើយអូខេពីព្រោះបទនេះវាអត់មានស្មុគស្មាញទេអញ្ចឹងសង្ឃឹមថាមេរៀនថ្ងៃនេះហើយក្មួយក្មួយចៅចៅបានជាប្រយោជន៍ណាអូខេបទនេះគឺលេងនៅក្នុង key re major ដើម្បីលេងបទនេះបានដំបូងក្មួយក្មួយរៀន scale scale របស់វាសិនណាហើយហើយពេលនេះលោកតាលើកយក មកបង្ហាញអំពី long form ទម្រង់ long form របស់បាទបត់នឹងណា ray master ប៉ុន្តែយើងលេងវា long form យើងទម្រង់វែងណាយើងអត់លេងនៅមកកដប់ឡើយនេះទេលេង long form អញ្ចឹងចាប់ដើមតែម្ដងណាអូខេដំបូងយើងចេញពី note នេះ note ray របស់វាហ្នឹងណា long form ណា thank you ត្រឡប់ទៅវិញណា មួយគួយចៅចៅរៀនអា long form ហ្នឹងរៀនតម្រង់ long form មកចេះណាហើយរួចហើយបានយើងទៅចាប់ដើមបានលេងបទហ្នឹងអញ្ចឹងបើសិនជាមិនទាន់ស្ទាត់ទេយើងកុំទាន់លេងអីណាយើងលេងតែលេងតម្រង់ហ្នឹងឲ្យបានសិនណាធ្វើម៉េចឲ្យបានបាទបានជំនាញ70 80%បានយើងទៅលេងបទហ្នឹងណាអូខេអញ្ចឹងយើងចាប់ដើមតែម្ដងណាចាប់ដើម នៅពេលយើងចេះ scale ដែលលោកតាបង្ហាញនឹងហើយ យើងចាប់ផ្ដើមរៀនតែម្ដងអូខេណាសម្រាប់លេងអង្គដំបងលោកតាបង្ហាញអង្គត្រូសិនណារេណា re re re re đô đô dài dàn cái kana re mà sẽ đô đô dài, đô đô đô đô đô đô si ទូទៀតតាហ្នឹងហើយណាគេទៅទៅយកមកអូហាត់ប្រានវិញហាត់ប្រានវិញចឹងអឺអឺអូខេឥឡូវយើងចាប់ផ្ដើមអង្ត្រូណា Да, да. solo យើង solo ហើយលោកតាមិញបង្ហាញហើយនឹងលោកតាបានប្រាប់កន្លឹះហើយយើងរៀន long form ឲ្យវាចេះទៅបាទឲ្យបានស្ទាត់ទៅហើយយើង solo កន្លែងនឹងតែម្ដង long form របស់យើងបាទលោកតាដឹកម្ដងទៀតណា បាទពេលចាប់ដើម solo យើងយើងចេញពី note re នេះណា note re យើងកាត់យកពាក់កណ្ដាលទៅ re note re ណាយើងត្រៀលឡើងហ្នឹង scale វាហ្នឹងណា យើងធ្វើប៉ុណ្ណឹងដងដងប៉ុណ្ណឹងដងប៉ុណ្ណឹងតទៀតណាយកជាប់ទាំងពីរតែម្ដងណា ទេសសិនហើយបាទយើងបាទយើងភ្ជាប់ជាមួយគ្នាម្ដងណាភ្ជាប់តែម្ដងណាទុកតាធ្វើម្ដងទៀតណាបាទចេញពី note រេអូខេតទៀតណា ដងឡើយហ្នឹងអូនឹងបាន3ឃ្លាណានៅតាមធ្វើទាំង3ឃ្លាតែម្ដងណា បន្តទៀតណាចុងក្រោយណាហើយបានចូលយល់ឲ្យអាំងត្រូវាវិញចប់តែម្ដងចូលរី ធ្វើពីដើមតែម្ដងណាអូខេ នចំពោះការតាមដានមានចំណងត្រង់ចំណុចណាខមមិននៅខាងក្រោមណាខមមិននោះយ៉ាងណាក៏លោកតាទទួលដែរណាខមមិនរិះគន់ខមមិនលើកសរសើរបាទនិយាយរួមទៅទទួលបានទាំងអស់ណាដើម្បីយើងកែលម្អទាំងអស់គ្នា មួយមួយចៅចៅ មានអារម្មណ៍ថាយ៉ាងម៉េចនៅពេលបានឃើញ បាទមេរៀនរបស់លោកតាបង្ហាញហើយវាទោះកុសឆ្គងនៅត្រង់ចំណុចណាហើយយើងបាទខមមិនមកណាខមមិនមកណាលោកតាបញ្ជាក់ឲ្យបញ្ជាក់ទៀតលោកតា ទទួលទាំងអស់ទោះបីបាទទោះបីកម្រិតណាក៏ដោយអូខេចំពោះការតាមដានរបស់ក្មួយក្មួយចៅចៅហើយជួបគ្នានៅវីដេអូក្រោយទៀត